អូនទៅណាជិះនឹងណាអូនអីច្បាស់ហ្នឹងទៅបាត់ទេមក គ្មានចង្រៃនាងឯងគ្មានភ្នែកទេហ៎មកដើរប៉ះកូនយើងឆាប់សុំទោសកូនយើងទៅអើយអត់ខ្ញុំសុំទោសលោកស្រីអើយខ្ញុំសុំទោសអ្នកនាងតើកូនកន្លងទៅលោកស្រីម្ចាស់ កទួតនេះមួយសែនអូននេះមួយចង្កាក់មួយសែន នេះអញមិនតាក់ជើងបងធ្វើអីណានេះណាណាមកតាក់ជើងបងនេះអញនេះហាមមកចាប់ជើងឯសោះណាតែអំបាញ់មិញបងដើរសុបសុបអូនឯងក៏យកជើងមកតាក់បងឲ្យដួលនេះអូនឯងធ្វើជើងធ្វើអីនេះអញចង់មិនអញដើរសិសសិស្លាប់ខ្លួនអញសោះហើយមកចាប់គេថាជាអ្នកដួលបដួលសោះ 고민된 무엇 땀짠 예사에서 세종가이 Này Này, it's mine យូរយូរអូនចេញមកខាងក្រៅម្ដងពិតជាស្រស់ស្រាយខ្លាំងណាស់ស្រីច្បត់ទូមង្គមហត់ខ្លាំងណាស់បងអើយហេតុអីបានហត់នេះយើង ចេញមកខាងក្រៅអត់មានស្រស់ស្រាយបន្តិចទេអីស្រស់ស្រាយអីក្រាបទូអូយទូមង្គមហ្នឹងបោះរំនៅក្នុងចិត្តខ្លាំងណាស់ព្រះរាជពុទ្ធយើងចេញមកក្រៅបែបនេះបើព្រះអង្គបានដឹងទូមង្គមប្រកាសជាកបតកមិនខានទេព្រះអង្គ ដល់ថ្នាក់ក្បាលរកស្មានមិនឃើញផងយើងដូចជានឹកដល់ក្មេងស្រីដែលគេឲ្យសំទោសនៅកណ្ដាលសាលខ្ញុំមិនណិតនាងណាតាមខ្ញុំមើលទៅដូចជាមិនខុសអីសោះគ្រាន់តែប៉ុណ្្នឹងសោះចាំបាច់ឲ្យនាងសុំទោសដល់ថ្នាក់ហ្នឹងពិតមែនហើយក្រាបទូ អូនចាំមកកាត់ឈុកអីមិនក៏មិនឲ្យមានខាក្បែរឲ្យទៅខ្ជិលណាពីច្បាស់ខ្លួនឯងទេហើយវាយ៉ាងម៉េចតែបងអត់ចេះត្រូវទូទេណាមិនចាស់ហ្នឹងឯងទៅយើងឯងនឹងឯងធ្វើជាអ្នកបាត់ការហើយយើងវិញធ្វើជាអ្នកចាំទុកហើយមិនឃើញអីនេះយើងកំពុងកាត់ច្វានោះបាត់ការហ្នឹងនោះទៅវាស្អាតអូនទៅណាចិត្តហ្នឹងណាអូនអីច្បាស់ហ្នឹងទៅបាត់ទេមក ទេក្រាបទូចឹងលោកមកទៅទៅហីគុំមកចេះហែទឹកផងបាទទេបងមកទៅខ្ញុំបាទព្រៃច្បុត នេះគឺជាក្មេងស្រីម្នាក់ដែលស្រីចំណាស់ម្នាក់ស្ដីបន្ទោសឲ្យឲ្យសុំទោសកតាសាហ្នឹងកាទូច្បាស់ណាស់ហេតុអីបានជាងាយមករំទឹកនៅទីនេះទៅវិញប្រហែលជាលពើខ្លាំងពេកហើយក៏មកលេងទឹកទីនេះហើយក៏អលជើងធ្លាក់លងទឹកតែម្ដងទៅមួយមុខនឹងតូចអត់នេះលពើសឹងអីហ្នឹងហើយឥឡូវនេះនាងកំពុងតែមានគ្រោះថ្នាក់លោកអាម៉ាត់អាចមានវិធីអីជួយនាងដឹងខ្លួនវិញបានទេ គឺគឺទូគុំមិនដឹងដែរក្រាប់ទូធ្វើយ៉ាងម៉េចទៅទៅធ្វើឲ្យនាងដឹងខ្លួនឡើងវិញអូនាងមានតែវិធីម្យ៉ាងទេមើលទៅព្រះជបុត្រទ្រង់ចង់គិតធ្វើយ៉ាងម៉េចទៅក្រាប់ទូគឺត្រូវឲ្យពេទ្យលួងមកពិនិត្យនាងទៅបាននេះលោកម៉ាត់ឆាប់ទៅឲ្យពេទ្យលួងមកពិនិត្យនាងបន្តិចមកគឺគឺគឺមិនបានមិនបាន គឺមិនបានដាច់ខាតនឹងក្រាបទូពេទ្យលោកគឺមានទូនីតិសម្រាប់តែត្រួតពិនិត្យនិងព្យាបាលញាតិវងទេមកឲ្យពិនិត្យនិងព្យាបាលរាសសាមញ្ញបែបនេះគឺមិនបានដាច់ខាតដែរក្រាបទូតែរាសសាមញ្ញដែលលោកកំពុងតែនិយាយនេះកំពុងតែជួបគ្រោះថ្នាក់នេះលោកប្រងឲ្យប្រជាជនយើងជួបគ្រោះថ្នាក់បែបនេះមែនទេយើងប្រាប់ឲ្យទៅហើយពេទ្យលោកក៏ចាប់ទៅព្រាបគឺគឺនាងនាង នេះនេះពួកនេះជាអ្នកណាហ្នឹងនេះចង់មកធ្វើខ្ញុំមែនទេអត់ទេណាណែនេះចំមកនេះចំមកដឹងទេតែនេះចំមកនេះកំពុងតែនិយាយជាមួយអ្នកណានេះខ្ញុំឃើញនាងលងទឹកខ្ញុំក៏ចង់ទៅជួយខ្ញុំពិតជាមិនបានធ្វើអីនាងមែនណាណែគឺព្រះលោកប្រពងលោកប្រតូចរបស់យើងនេះណែខំវត្ថុយគ្រោះថ្នាក់ ទៅជួយសង្គ្រោះនាងលិតអីណាពីលងទឹកមកនេះនាងលិតអីមិនគិតអរគុណព្រះលោកតូចរបស់យើងទៀតនេះនាងកាត់អីដែរអត់ហ្នឹងមិនអីទេមែនទេយីនេះឡាតូចទេឃើញលោកប្រុសតូចយើងណាមិនព្រមឆ្លើយទេ បានអីសឹងនេះលោកស្រែកបែបនេះនាងភ័យណាស់ដឹងទេខាប់ទូហើយតែនេះដល់ណាចៅញឹងជូនទៅមិនបាច់ទេព្រោះម៉ែពៅធ្លាប់ប្រាប់ខ្ញុំថាមិនឲ្យខ្ញុំទៅទុកចិត្តមនុស្សប្លែកមុខទេនាងនាងចង់តែដល់ខ្លួនឯងក្នុងស្ថានភាពបែបនេះមែនទេមើលខ្លួនទៅទឹកឲ្យជោគហើយដើរយ៉ាងម៉េចទៅប្រាប់តែផ្លូវមក ខ្ញុំធានាមិនធ្វើបាបនាងទេ đi nia nó nghe mẹ nè មាសច្បាស់ជារងាហើយតែមិនអីទេសម្រាប់កណាត់នេះសិនទៅម្ចាំងសោបិននៅក្នុងចិត្តបងគឺអូស្រាបៀគ្រុត ពេលវេលាល្អពេលវេលាជាមួយគ្រុត ស្រាបៀកម្ពុជារសជាតិទាន់សម័យ Like enjoy you Glow បញ្ចេញនូវភាពស្រស់ស្អាតពីក្នុងខ្លួនរបស់អ្នក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 បានស្រស់ស្រាំងអូនមុនអាណាបងហ៊ុនក្បែរបងនឹងស្បៃនឹងស្បៃទោះជាយ៉ាងណាក៏នឹងអាយណាបញ្ឈ្នះល្បិចកលដល់នឹងចំយើងណា ស្លាប់ធាក់ទឹកក៏ល្អម្យ៉ាងដែរកុំឲ្យវានៅរស់តើតើជាមួយយើងដែរហើយចាំបើម៉ែសួរថានឹងនឹងវាទៅណាគូប្រាប់ថាយ៉ាងម៉េចទៅអូយមិនដឹងទេឬក៏ប្រាប់ថានឹងនឹងវាត្រូវខ្មោចទឹកអស់ចូលទឹក ច្រើនប្រាប់គាត់តាមនឹងតោះសំខាន់ថ្មនេះហើយនឹងស្បៃច្បាស់ជាខ្លាចជាវិញ្ញាណនៅស្រះការឈូកនោះហើយមកហើយនឹងចំហើយចៅណាស្បៃហ៎មិនគាត់ឃើញមកជាមួយគ្នាអញ្ចឹង យ៉ាងម៉េចណានេះនេះឯងធ្វើបាបបងស្អីទៀតហើយហ៎ហ៎ធ្វើបាបគាត់ទេម៉ែកុហកគឺខ្ញុំបានធ្វើអីមែនណាម៉ែនេះខ្ញុំត្រឡប់មកមុនគាត់ប្រហែលគាត់ទៅលក់អស់តទៅខ្ញុំមកប៉ុន្តែកុហកនេះចំឯងកុហកម៉ែមែនទេនេះចាំមើលម៉ែទៅផ្សារណាបើមិនឃើញស្បែកនៅផ្សារទេឯងត្រូវជាមួយម៉ែយល់មើល នេះកូនកើតអីហ្នឹងហាស្បៃកូនកើតអីហាគឺខ្ញុំប្រាប់ហើយថាកុំអាយតលេងចិត្តទឹកហ្នឹងហើយបើឯងនៅទៅខ្ញុំខំខ្វាត់តែខ្ញុំឃើញនាងទឹកខ្ញុំក៏បានចុះទៅជួយហើយឥឡូវនាងមិនអីទេវាអាចបង្កឲ្យឈឺគ្រុនបានតែមិនអីខ្ញុំនឹងយកថ្នាំឲ្យនាងខ្ញុំអរគុណហើយណាក្មួយ ដែលបានជួយកូនស្រីខ្ញុំណាអូនិយាយចឹងក្មួយនៅស្រុកណាដែរហេតុអីក៏ខ្ញុំអត់ដែលបានឃើញក្មួយអញ្ចឹងហើយក្មួយឈ្មោះអីដែរទៅនឹងខ្ញុំឈ្មោះជ័យខ្ញុំទៅតែមកនៅស្រុកនេះថ្មីថ្មីហើយក៏ជួបរឿងបែបនេះតែម្ដងនេះឆេបាយហើយណែចាអឹមចូលឆេបាយចំគ្នាអត់មិនអីទេខ្ញុំជូននេះខាងនេះទេយ៉ាងមិនដែរជឿខ្ញុំនៅថាខ្ញុំមិនធ្វើបាបនាងនោះ ចឹងអ្នកមីងខ្ញុំសូមត្រឡប់ទៅវិញណាចាចាសុខសប្បាយណាក្មួយខ្ញុំទៅវិញសិនណាចាចៃខ្ញុំអរគុណណាណាមិនអីទេមើលថែខ្លួនផងតាកូនតាម៉ាយកកូនទៅបដូរសម្លៀកបំពាក់ណាតាកាត់ដាសាយតាកូនតា មួយក៏ជីវិតនឹងថ្លៃម៉េចចាស់វាមិនបានសោះអើស្បាយអ្នកកូនយ៉ាងម៉េចហើយនឹងអូក្តៅខ្លួនខ្លាំងណាស់នេះចាំម៉ែឲ្យចងគេយកទឹកថ្នាំឲ្យកូនផឹកណាកូនណាកូនណាតិចទៀតកូនធូរលើណាកូនណាចាំម៉ាអើចាំ ចំអើយចាក់ទឹកថ្នាំឲ្យបងឯងទីណាគេក្តៅខ្លួនខ្លាំងណាស្រឡើងកូនណាតិចតិចតិចតិចតិចកូនណាយើងធន់ណានេះបើឈើនេះណាជាសាច់របស់នឹងស្បៃវិញណាយើងណា នឹងកញ្ចាំវាកញ្ចាំកញ្ចាំកញ្ច្រាមយើងនឹងប្រឡន់ស្បែកបងនឹងឯងឲ្យស្លាប់តែម្ដងណាយើងស្អាតណាយើងស្អាតនឹងឯងណាយើងស្អាតណាមិនដឹងជាស្អីដែរណាទេស្អាតហ៎គ្រាន់តែរឿងតែប៉ុណ្្នឹងសោះក៏វាមកអួយម៉ែនាំទុកដល់គេដល់ឯងហើយវាមិនព្រមងាប់តែបាត់ អើយនាងចំលុយអេចាអ្នកម៉ែនេះនាងចំវាលឿអីតែអ្នកម៉ែសុំឆ្នាំឲ្យវាពុះយូរជាងនេះទៀតទៅធុញនេះនេះវាគ្រាន់តែឈឺត្រឹមប៉ុណ្្នេះទេ ឬមកឲ្យយើងមិនដឹងឆ្នាំឲ្យវាហើយអីបាច់ក៏វាមិនព្រមឲ្យយើងទៅបញ្ចុកបបរវាជូនវាទៅឈ្នំវាក៏ទៅជួអាចទៅចំម៉ែហ្នឹងខ្ញុំធុញណាស់ យូរម្លេះហ្នឹងអាចាអ្នកម៉ែនេះហ่ะខ្ញុំចំហ่ะខ្ញុំយកទឹកថ្នាំទៅបំរើអ្នកម៉ែរីកបុតរីកបុតចង់យកថ្នាំមួយកញ្ចប់នេះឲ្យអ្នកណាដែរទៅក្រាបទូ អើយមកឆាប់ឡើងបាយសួរច្រើននេះតែព្រះអង្គមិនអាចយកចេញក្រាបដីប្រាស់បានទេណាក្រាបទូគឺយើងយកឆ្នាំនេះដាក់ឲ្យក្មេងស្រីដែលលងតុបពីម្សិលមិញថ្មនេះប្រហែលជានាងកំពុងតែគ្រងការហើយមែនទេតែវាមិនអាចទេណាក្រាបទូព្រោះថាវាខុសនឹងច្បាប់នៅក្នុងព្រះបរមរាជវាំងនេះលោកអាម៉ាត់ប្រមណ្ដាប្រជារីយើងមានទុកហាមមិនឲ្យយើងជួយបែបនេះបុតធោះបារីចបុតអើយបារីចបុតហើយបានជាបារីចបុតនេះ មានងាស់ខ្លាំងមែនទេព្រះអង្គហេព្រះរាជវត្តរាជវត្តចាំទូបង្គំផងព្រះរាជវត្តចាំចាំទូបង្គំផងរាជវត្តព្រះរាជវត្តព្រះរាជវត្តឲ្យចាំទូបង្គំផងព្រះរាជវត្តចាំទូបង្គំផងបើព្រះរាជវត្តរត់លឿនយ៉ាងនេះទូបង្គំតាមមិនទាន់ឥឡូវទូបង្គំហត់កណ្ដាស់ព្រះអង្គលោកម៉ាត់សឹងកុំហៅយើងថាព្រះរាជវត្តឲ្យសោះឬទេ នេះយើងកំពុងតែនៅផ្ទះនាងឯងកុំធ្លុយមកអីសោះយើងមិនចង់ឲ្យគេដឹងថាយើងជានរណាឯងយល់ទេខាប់ទូព្រះអង្គទៀតអីបាទលោកប្រុសចៃនេះអ្នកប្រាស់ត្រឡប់មកវិញទៅអីគឺខ្ញុំមករកក្មេងស្រីដែលខ្ញុំបានជួយម្សិលមិញណាហើយនាងនៅទីអត់ នឹងគឺក្មួយទេនេះក្មួយមកមាន កាយដែរគឺខ្ញុំមករកក្មេងស្រីខ្ញុំបានជួយមកសុំអញហើយខ្ញុំបានយកថ្នាំដង្កូវនេះមកឲ្យនាងខ្លះបាយគេគ្រុនក្តៅពេញមួយយប់ហើយអរគុណក្មួយច្រើនណាស់ដែលយកថ្នាំមកឲ្យអរគុណណែឆាប់យកថ្នាំទៅទុកដាំឲ្យបងស្រីផឹកណាឥឡូវនាងមកជ័យគេបានធូរហើយគេមិនអីទេស្បាយ កូនចុះមកធ្វើអីហាម្ចាំងសោបិននៅក្នុងចិត្តបងគឺអូស្រាបៀគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតស្រាបៀកម្ពុជារសជាតិទាន់សម័យ Like enjoy you Glow បញ្ចេញនូវភាពស្រស់ស្អាតពីក្នុងខ្លួនរបស់អ្នក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 ខ្ញុំតែលំបាកតែខ្ញុំអរគុណណាស់ណា ដែលបានយកឆ្នាំមកឲ្យខ្ញុំបែបនេះបាច់គុណស្រ័យអីទេខ្ញុំគ្រាន់តែបារម្ភពីនាងតែប៉ុណ្ណោះហើយឆ្នាំដែលខ្ញុំឲ្យក៏ຕົកឆៃទៅចោះអញ្ចឹងខ្ញុំអរគុណម្ដងទៀតណាអញ្ចឹងខ្ញុំត្រឡប់ទៅវិញណាចាសុខសប្បាយក្មួយ នេះយើងដូចជាមានអារម្មណ៍ល្អជាមួយក្មេងស្រីម្នាក់នោះខ្លាំងណាស់អារម្មណ៍ល្អចំណេចទៅក្រាបទូក៏មានបន្ទូថាតារិះចបុតនេះសពរិយថាតីជាមួយនឹងក្មេងស្រីមួយខ្ជុំម្នាក់នោះឲ្យសតដែរក្រាបទូមិនដល់ថ្នាក់ហ្នឹងទេលោកម៉ាត់គឺយើងគិតថានាងម្នាក់នោះគឺជាមនុស្សម្នាក់ដែលអាចធ្វើឲ្យយើងមានមិត្តភក្តិម្នាក់បានណា ពួកយើងទៅណាមកណាក៏ជាមួយលោកអាម៉ាត់ដែរយើងឃើញមុខលោកអាម៉ាត់ឡើងធុញហ្នឹងព្រះរាជបុត្រមិនបានជាព្រះរាជបុត្រមានព្រះបន្ទូយ៉ាងនេះណាកែបទូគឺយើងឆ្ងល់ថាហេតុអីបានជានាងត្រូវលេបមុខជុំរហូតបែបនេះឬមួយក៏នាងមានការចាំបាច់ដែលត្រូវលេបមុខជុំបែបនេះ ទូមគុំកំគាត់ទូទូមគុំគិតថាប្រហែលជាអ្នកនៅទីនេះគេនិយមបែបនេះហើយនេះនេះកាទូអឺព្រះចបុតទូមគុំគិតថាព្រះចបុតគួរតែប្រញាប់យើងចូលក្នុងព្រះបរមរាជវាំងវិញទៅណាកាទូមិនទាន់ទេ យើងទៅមើលគេលេងជុំមកសិនទៅមើលទៅទៅងសបាយណានោះអោរីច្បុតទៀតហើយវារីច្បុតអ្នកអាឡអត់អាឡអត់ឯងមើលទៅរៀងរើបែបនេះតែហ៊ានលេជាមួយនឹងពួកយើងដែរទេ មែនហេតុអត់អាចហ៊ានសាកទេភ្នោះខ្លាញ់អីតែថាយើងភ្លាល់ជាមួយអ្នកណាហើយបើសិនជាយើងឈ្នះបានអីវិញអ្នកល្អិតបើពួកឯងឈ្នះយើងឯងប្រាក់ទៅពួកឯងតែហ៊ានលេងទេបានចាប់ដើមនេះចឹងហត់តោះហុំនោះ ប្រេងច្បុតប្រេងច្បុតមកបោះប្រេងច្បុតឈ្នះហើយទើបយ៉ាងដែរពួកឯងសូមក្រខ້ອຍអង្គមព្រះច្បុតសូមព្រះច្បុតយាងចូលព្រះបរមរាជវាំងវិញក្រាបទូលច្បុតយើងមិនយកទៅពេលវេទាំងអស់យើងគ្រាន់តែចង់ឲ្យឯងគោរពនៅពាក្យសន្យារបស់ឯងតែប៉ុណ្ណោះ បាត់ទេម្ចាស់ស្បាយស្បាយអាកូនក្រោកឡើងផឹកទឹកឆ្នាំណាកូននេះថ្នាំម៉ែទុកតែជាឲ្យកូនស្រួលផឹកណា និយាយអញ្ចឹងថ្មីប្រុសម្នាក់នោះគេជាកូនអ្នកស្រុកភូមិណាទេណោះនេះតែ តែជួបកូនបានម្ដងសោះយកឆ្នាំមកឲ្យកូនផឹកទៀតគេចិត្តល្អខ្លាំងណាស់នេះនេះនោះប្រហែលជាមិនមែនជាអ្នកនៅក្នុងស្រុកយើងផងមិនដឹងព្រោះមិនដែលឃើញមុខផងអាជាអ្នកណាក៏ដោយសំខាន់គេបានជួយជីវិតកូនហើយកូនណា ត្រូវតែដឹងគុណគេវិញ ព្រោះគេជាអ្នកមានគុណកូនអញ្ចឹងកូនត្រូវតែចេះដឹងគុណគេវិញពេញមួយជីវិតណាកូនណាចាំមើលបើកូននឹងស្ដាប់តាមមើលបើគ្រប់បែបយ៉ាងអូយនេះហ่ะគេជួយតែប៉ុណ្ណឹងសោះក៏ចាំគុណគេដល់ថ្នាក់នឹងដែរណែនឹងចោមម៉ែមិនចាំបាច់ប្រាប់ឯងនោះទេព្រោះចរិតឯងនេះអណ្ដែតទៅស្ដាប់ម៉ែស្ដាប់ទៅហើយសំបីតាម៉ែនេះណាជាម៉ែបការបស់ឯងក៏ឯងនេះមិនដែលស្ដាប់ម៉ែម្ដងផងហ្នឹង អើយហើយនេះមិនក៏មកមកនិយាយដល់ខ្ញុំទៀតហើយនេះខ្ញុំគ្រាន់តែនិយាយទេថាបើចេះចាំកូន10ថ្ងៃសាប់ទេតែលឹងចំទេណាវាយ៉ាងម៉េចគេឲ្យបាយយើងឆៃតែមួយពេលណាក៏យើងត្រូវតែដឹងគុណគេដែរហើយនេះឬមួយក៏នាងឯងនេះជាមនុស្សដែលមិនចេះដឹងគុណគេទេហានឹងចំអើយនេះធ្វើនេះនេះថាឡើងមើលស្អីគេនេះ តែតាមពិតតាឡើងមកឲ្យម៉ែឯងនឹងចេះខ្ញុំវិញណាអុយនឹងចំ ណែនាងចំនេះអើយហើយកូននេះពពកពពកពពកចំពោះកាត់អីហ្នឹងកូនកូនចង់បានបោះលេង ចង់បានបោះលេងថ្មីថ្មីកូនម្ចាស់ពុកជួយទិញឲ្យចំពោះមកណាទៀនម្ចាស់ណាណាកូនម្ចាស់ពុកណា ណាកូនមកចាប់ពុកណាទិញឲ្យចម្ពូថ្មីមកណាចម្ពូចង់បានណាណាពុកណាចម្ពូមកនេះមកកូនអូនសុំអភ័យទោសផងណាលបងចម្ពូឈប់រំខានកូនម្ចាស់ពុកទៀតទៅណាកូនក្មេងឯងមិនលោសោះចាស់ចាស់ពុំធ្វើការមកទានេះទានោះ បងឯងធ្វើបែបនេះចំពោះជាក្មេងមិនល្អអាបងអារមអាបងចង្រៃម៉ែមើលបងអារុនឆេញខ្ញុំមកអារុនចង់ទៅណាទៅទៅឈប់មកញ៉ោឲ្យប្អូនជុំទៀតតើក្មេងមិនល្អបងធ្វើលេងតាជប់យំទៅណាបងណាជប់យំទៅជប់យំទៅបាទ កូនធ្វើអីហ្នឹងគឺកូនយកអស់ទលក់នៅផ្សារនោះអីម៉ែបើនេះកូនអត់តស្រួលខ្លួនផងហ្នឹងហើយកូនទៅយ៉ាងម៉េចហាកូនកំទៅអីអត់អីទេម៉ែកូនលេងកាត់អីហើយតែម៉ែមិនឲ្យកូនទៅទេណាបើចុះនេះកូននៅក្តៅខ្លួននៅឡើយទៅឆាប់ទៅសម្រាប់វិញទៅណាកុំទៅអីនេះកូននិយាយហើយតើថាកូនអត់កាត់អីទេម៉ែមិនបាច់បារម្ភទេនឹងស្បាយមកខ្ញុំម្នាក់នេះមិនមែនជាមនុស្សស្រីទុំសោយណាហើយចុះនេះ កូនខានមិនបានទេហើយក្នុងមួយថ្ងៃហ្នឹងហាមិនអីទេម៉ែបើខ្ញុំរឹងមាំណាស់សบายនេះហេតុអីក៏កូនទៅចេះយ៉ាងនេះហាបើកូនទៅម្នាក់ឯងអញ្ចឹងមិននឹងកើតតតាអោះចំចំអើយអើចំនេះប្រហែលជានៅដេកកំតិតគូដល់ហ្នឹងមិនទាន់ក្រោកទេមើលទៅហ្នឹងចំម្ចាំងសោបិននៅក្នុងចិត្តបងគឺអូស្រាបៀគ្រុត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 ម្ចាស់សបិននៃក្នុងចិត្តបងគឺអូចាម៉ែណែហើយស្មានណាហើយនៅមិនទាន់ក្រោកទៀតអីហានេះងើបលុបមុខលបីហើយអាំងទឹកផ្សាជាមួយបងឲ្យលឿនឡើងអូយខ្សឡាឲ្យវាតាមម្នាក់ឯងខ្ញុំទៅដេកវិញណាវាល្អជាងអើយចំចំ เอ้ยก่อนนี่អូស្បាយម៉ែផ្លេចចាំតិចណា ខ្លួនឆាប់មកវិញណាកូនចាម៉ែប៉ៅនាងចំហើយចំជិះកំជិលផេះ នេះក្មួយទៅលក់អស់មែនទេ ចាអ៊ំនេះអ៊ំត្រូវការទិញអ៊ំមែនទេអ៊ំអត់ទេអ៊ំឃើញមុខក្មួយស្រីស្លាប់ក៏ចេះតែសួរទៅអត់អីទេអ៊ំខ្ញុំជាហើយអ៊ំឃើញមុខក៏ចេះតែបារម្ភណាអញ្ចឹងទៅលក់អស់ចាណាក្មួយចាអ៊ំបាយផផផផ ហោយ៉ាងម៉េចនឹងហ៎គឺមានក្មេងស្រីស្លាប់នៅមុខអតេសទៀនម្ចាស់ឆាប់ចុះទៅមើលទៅទៀនម្ចាស់អូទៀនម្ចាស់ទៀនម្ចាស់នេះនេះក្មួយក្មួយមួយមានអ្នកណាស្គាល់ផ្ទះក្មួយនេះទេខ្ញុំស្គាល់ទៀនម្ចាស់អឺផ្ទះគាត់នៅឯក្រៅវត្តទៀនម្ចាស់អូជួយលើកក្មួយដាក់លើអតេសទៅទៀនម្ចាស់ចាំខ្ញុំជូនទៅទៀនម្ចាស់ pues ត្រឡប់នៅផ្សារបានលោកចាស់ជូរមកនេះនាងប៉ាវចាស់ផ្ទះអើយអើចាស់ផ្ទះចាស់ផ្ទះដូចណាអឺនាងប៉ាវប្រហែលជានៅក្នុងទៅទៀតម្ចាស់អឺព្រោះនាងប៉ាវអាសាទៅវត្តដើម្បីជួយការងារនៅវត្តណាទៀតម្ចាស់មិនក៏ចេះបដៅកូនឲ្យទៅលោកអស់នៅផ្សារបែបនេះមិនដឹងបើកូនឈឺទេអីចំមែនតើណោះ ខ្ញុំខ្ញុំមិនអាចចេញនៅពេលនេះបានទេបើសិនជាខ្ញុំចេញទៅលោកម្ចាស់ប្រកាសជាគាត់ប្រកាសជាដឹងដឹងថាស្បែកគឺជាកូនស្រីរបស់លោកហើយនឹងលោកស្រីសង្វាហើយគាត់នឹងគិតថាខ្ញុំនេះគឺជាអ្នកសម្លាប់កូនស្រីរបស់គាត់ហើយគាត់គាត់នឹងយកខ្ញុំទៅដាក់ទោសជាមិនខានហើយស្បែកនឹងស្បែកនឹងនឹងនឹងស្អប់ខ្ញុំបាយអើយប៉ានិយាយថាណាបានទេតែបើសិនជាបើសិនជាខ្ញុំចេញទៅពេលនេះស្បែកនេះ ជាបាត់ជាកូនបាយមួយគឺសំខាន់ទេហើយហើយរឿងរឿងទាំងអស់នឹងត្រូវបាយកាបាយកាកូនបាយកោប្រកបជាមានគ្រោះថ្នាក់ដែរអើយឲ្យខ្ញុំធ្វើមិនទៅលោកអើយអើយខ្ញុំគិតតែមិនទៅល្អនៅពេលនេះតែខ្ញុំធ្វើយ៉ាងម៉េចឲ្យល្អទៅនៅពេលនេះកប៉ៅអើយកប៉ៅមានកប៉ៅអើយនាងប៉ៅអានាងប៉ៅនេះនៅផ្ទះអត់នេះនាងប៉ៅហើយប្រហែលជាមិននៅទៅទៀតម្ចាស់ អូប្រហែលជាមិនអីទេទៀតម្ចាស់ព្រោះនាងល្អិតនេះមានប្អូនស្រីម្នាក់ចាំខ្ញុំជួយស្រីហៅនៅទៀម្ចាស់នាងចំនាងចំម៉ានាងចំអើនាងចំនៅផ្ទះអត់ចំម៉ានេះមកមើលបងស្រីឯងឯងលោកម្ចាស់ប្រញាប់ទៅវិញណានាងចំហើយចាក់ផ្ទះគ្មានអ្នកណាឆ្លើយទេទៀម្ចាស់លោកម្ចាស់នេះយើងត្រឡប់ទៅវិញលោកម្ចាស់ទោះយើងខំហៅទៀតក៏គេមិនចេញមកដែរ លោកស្រីដកខាំគាត់ចាំលោកម្ចាស់នៅផ្ទះហើយក្មេងនេះយើងផ្ញើទុកអ៊ំស្រីនឹងសិនទៅហ្នឹងហើយឯងយកទៅដាក់នៅក្រែនណាទៀនចាស់ណែនេះយើងទៅវិញហ្នឹងណាក្មេងនេះយើងទៅដាក់នៅក្នុងនេះហ្នឹងណាចាទៀនម្ចាស់ ញស្អាតអញ្ចឹងកូនរបស់ឯងនៅស្បែកនឹងវាខ្យល់កោបានលោកម្ចាស់នឹងជូនមកអញ្ចឹងឯងឆាប់អរគុណលោកម្ចាស់ទៅណានេះខ្ញុំសូមអរគុណហើយណាទៀតម្ចាស់លោកម្ចាស់យើងត្រឡប់ទៅវិញទៀតម្ចាស់ព្រោះម្ដាយគេក៏មកហើយដែរចឹងនេះមើលថែកូននេះបានល្អណាស់ បើដឹងថាកូនមិនស្រួលខ្លួនកុំឲ្យនាងទៅលក់នៅផ្សារទៀតនេះគ្រោះថ្នាក់ដល់ជីវិតកូនណាចាទីម្ចាស់តោះយើងស្បែកស្បែកកូនម៉ែកូនយ៉ាងមិនទៅហើយហ่ะកូនកូនម៉ែស្បែក ស្បែកស្បែកកូនយ៉ាងមិនទៅហើយកូនម៉ែហើយើងអណ្ដិតមានស្បែកនេះនេះយើងឆ្ងល់ឯងដល់ហើយហេតុអីបានជាលៀបពុកគ្នាខ្មៅរហូតតាំងពីទូរហូតដល់ប៉ុណ្ណេះអញ្ចឹងនេះបើសិនជាយើងមិនឃើញនាងនៅជាមួយឯងរហូតទេយើងប្រហែលជាគិតថានេះស្បែកនេះប្រកាសជាកូនរបស់លោកម្ចាស់ណាម្នាក់ហើយណាស្បែកគឺជាកូនស្រីរបស់យើងណាហើយនាងបើនេះយើងអាណិតគ្នាធ្លាប់ឃើញគ្នាតាំងពីតូចក្រូចឆ្មារហូតមកដល់ប៉ុណ្ណេះ ជួយបានចេះតែជួយទៅនេះហើយឃើញលក់អស់តាំងពីព្រឹកតល្ងាចមានបានឃើញតាណាមកណានឹងគេទេឆ្ងល់ឯងនឹងប្រើនឹងចោមជាប្អូនខ្លះទេមួយថ្ងៃបើកើតគិតតែពីដើរលេងមានឃើញជួយការងារអីសោះឯងគួរតែបរៀននឹងចោមឲ្យរៀនធ្វើការងារជួយជំនួសបងខ្លះទៅកុំឲ្យដើរជេរគេជេរឯងផ្អើផ្សាទៀតគួរតែបរៀនគ្នាខ្លះទៅឬនៅអរគុណសុបាយ ស្បានស្អីគាត់មកណាកូនក៏កើតអីអាសោះណាកូនណា កូនស្បៃអ្នកកូនភ្ញាក់ហើយកូនហើយមើលឲ្យម៉ែស្ទឹកកូនម៉ែមើលខ្ញុំមិនអីទេម៉ែខ្ញុំគ្រាន់តែងងែតមុខបន្តិចចុះម៉ែប្រាប់កូនហើយតាតាកុំឲ្យទៅលក់អតែនេះណាបើកូនយ៉ាងម៉េចយ៉ាងម៉ាទៅឲ្យម៉ែពៅនេះរស់យ៉ាងម៉េចទៅហាកូនស្បៃខ្ញុំមិនកាត់អីទេម៉ែនេះកូននឹងខ្លួនបែបនេះក៏ដោយសារតែក្លិននំរបស់ម៉ែធ្វើនេះ នេះឈ្ងុយដល់ថ្នាក់កូនភ្ញាក់ម៉ែធ្វើនំអីហ្នឹងម៉ែអូនេះគឺម៉ែធ្វើនំចាក់ចលហ្នឹងណាកូនចង់ចេះធ្វើនំចាក់ចលអត់កូនចាម៉ែកូនចង់រៀនកូនចង់ចេះបើអញ្ចឹងណាកូនខិតមកចិត្តម៉ែមកចាំម៉ែបង្រៀននេះណាមុនដំបូងឡើយគឺកូរម្សៅបែបនេះណាកូរឲ្យសប់អញ្ចឹងហើយកូនយកមកចាក់ណាបែបនេះណា គឺបែបនេះຕົកឲ្យវាតតែក្រៀមហើយចាំកូនក្រាប់វាមកឃើញទេកូនចាំហើយប៉ុន្តែដំបងណាម៉ែចង់ឲ្យកូនរៀនកិនម្សៅសិនណាចាំម៉ែបរៀនមកកូនមកនេះកុំតាន់អាម៉ែដាក់ទឹកណាឃើញទេយើងដាក់ទឹកឲ្យនឹងកកឲ្យស្មើគ្នាចាំយើងចាក់ចូលទៅក្នុងត្បាល់ហើយកូនចាប់ដើមកិនមើលកិនមើលកូនអឺមួយមួយមួយមួយណាកូនណាមួយមួយណែកាន់ណាកូន កណាគេដាក់ទឹកឲ្យអង្គឲ្យស្មើគ្នាអញ្ចឹងណាកូនកណ្ណាកូនអឺគេកាន់អញ្ចឹងកូនកាន់ទៀតកូនកាន់ទៀត បាយកូននេះដងម៉ែកោះហើយហើយនំនេះមានរសជាតិដូចជាអ្នកស្រីសង្វាធ្វើអញ្ចឹងណាទេម្ចាស់តែបានពីណាមកគឺនៅនាងចម្ពូទិញនៅផ្សារឆាប់ទៅតាមអ្នកលក់នោះមកជួបយើងណាលោកស្រីសង្វា នេះខ្ញុំចិត្តធ្វើឲ្យបំណងប្រាថ្នារបស់លោកស្រីខ្លាំងទៅជាកັບបញ្ហាទីម្ចាស់អ្នកនាងត្រូវការតែនំមែនទេអ្នកនាងផ្លេចយើងបាត់ហើយតែដឹងនាងមកខ្ជុំនាងមានស្គាល់ស្រីលក់នំមកខ្ជុំនឹងនំនេះដែរទេនេះគេប្រកាសជាសំដៅទៅលើនាងស្បៃនោះនោះវានៅត្រង់នោះហើយវាកំពុងតែដងទឹកដាក់ពីងហ្នឹងហើយម៉ែនេះជួយដល់ណាហើយបើជាបញ្ចប់ខ្ញុំអញ្ចឹងចូលជួយបងផង ព្រៃដែលកំពុងរីម្នេចខំតែបងម្នាក់លងស្នេហ៍អូនក្តីស្នេហ៍ពេលនេះក៏ចាប់ផ្ដើមរីងធំជាងបែដួមានរុងឆោនៃទីតូចទៀបតែសំរង អាចប្រៀបនឹងការសួរថាម្ចាស់សូបិនត្រឹមជានារីសាមញ្ញរឹងមាំនឹងរឿងគ្រប់យ៉ាងមិនចាញ់បញ្ហាម្ចាស់សូបិននៅក្នុងចិត្តបងគឺអូនស្នេហ៍លើសមួយ ថ្មរុងឆោមកាយាម្ចាស់សោបិនគឺអូនតែម្នាក់មកចង់រៀងសាឲ្យសងកំផងណាមនុស្សក្នុងចិត្តបងអើយយំអន្តកាច្បាំងជីរោសា បើឈុំឆាយ ព្រមចូលបំពេញសូបិនស្នេហ៍សូបិនស្នេហ៍ចាំចាំមិនរលាស់ផ្លាស់ចិត្តពំភ្លេចមីមីចង់ស្នេហ៍ដោយក្នុងសូបិន